សូមការយោគយល់ចំពោះបងប្អូនទាំង342គ្រួសារដែលមាន ផលប៉ះពាល់ដោយវ៉ារីអគិសនីនៅទីនេះព្រោះថាតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិគឺអគិសនីអញ្ចឹងទេពេលដែលយើងធ្វើអគិសនីនេះតិចឬច្រើនវាមាន ផលប៉ះពាល់ហើយ ប៉ុន្តែយើងត្រូវដល់ដោះស្រាយផលប៉ះពាល់នឹងរបៀបម៉េចការជួបជុំថ្ងៃនេះក៏បញ្ជាក់អំពី របៀបដែលយើងដោះស្រាយដោយតែអាដាមខុយរីដាបានធ្វើរបាយការណ៍អំបញ្ញមិញនេះ អំពីរបៀបដោះស្រាយទៅតាមជំរឿសរបស់ប្រជាជនរបស់យើងឥឡូវនេះ នៅទូទាំងប្រទេសភូមិដែលជាប់ជាមួយនឹងបណ្ដាញជាតិរួចហើយ គឺមានដល់99%នៃភូមិឯផ្ទះប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយមានទៅដល់90%នៃចំនួនផ្ទះវាជាសម័យប្រើអគិសនីមិនមែនជាសម័យប្រើចន្លោះដុត ប្រើភ្លើងទៀនឬប្រើចង្កៀងបន្តិចនោះទៀតទេ សម័យនេះ សម័យដែលប្រជាជនប្រើប្រាស់អគ្គិសនីដូច្នេះយើងមានតម្រូវការដោះស្រាយវា ក្នុងនោះការដោះស្រាយអគ្គិសនីបច្ចុប្បន្នក៏ទាមទារឲ្យដោះស្រាយតាមរបៀបដែលវាមិនបំពុលបរិស្ថាន។ ដូច្នេះវ៉ារីអកិសនី គឺចាត់ទុកជាប្រភេទនៃវ៉ារីអកិសនីនៃគេហៅថាប្រភពកកើតឡើងវិញដែលវាមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុពិតមែនតែវាប៉ះពាល់ជាមួយនឹងផ្ទៃដីនៅនឹងកន្លែងតែយើងត្រូវយកប្រជាពលរដ្ឋចេញ តាមពេលដែលយើងទុកអានទៅប៉ុន្តែ បើនិយាយពីភាពបំពុលបរិស្ថានដែលធ្វើឲ្យការប្រែប្រួលអាកាសធាតុរហូតទៅដល់ប្រទេសនានាប្រកាសនៃការបញ្ញាចិត្តមិនប្រើអគិសនីប្រើដោយជួញថ្មតទៅទៀតនោះក៏ឃើញថាវារីអគិសនីនៅតែជាជំរឹះដ៏ល្អតែរហូតដល់ពេលនេះអគិសនីរបស់យើងនៅក្នុងប្រទេសកម្ពុជា បានចេញមកពីប្រភពកកើតឡើងវិញរហូតដល់ជាង62%អញ្ចឹងនៅសល់40%ទៀតយើងកំពុងតែខិតខំបញ្ហានេះ វាមិនមែនជារឿងងាយស្រួលពេកទេឥឡូវយើងនិយមហៅថា ការប្រើប្រាស់ពលិព្រះអាទិត្យ ប៉ុន្តែពន្លឺព្រះអាទិត្យនេះវាមិនគ្រប់គ្រាន់ទេអានេះតើតើមានថ្ងៃទើបចាប់ផ្ដើមបញ្ចេញថាបុគ្គលឲ្យយើងហើយតែមេឃសទុំបន្តិចអានេះធ្លាក់ចុះព្រាមធ្លាក់ចុះព្រាមពេលយប់អានេះអត់ឲ្យភ្លើងបន្តិចសោះអញ្ចឹងយើងត្រូវគូផ្សំរវាងផ្នែកបរិយាកាសនេះ ផ្នែកដតីទៀតបូកជាមួយផ្នែកតេតិនជាមួយនឹងពភពដែលបានមកពីពលឺព្រះអាទិត្យពលឺព្រះអាទិត្យអញ្ចឹងយើងត្រូវរកវិធីដើម្បីដោះស្រាយបញ្ហាអគិសនីដែលមុននេះប្រទេសកម្ពុជាយើង ប្រើត្រឹមតែ30មេហ្គាវ៉ាត់ទេ ក្នុងចូលមកដល់ទសវត្ស90ហើយ គឺយើងប្រើប្រាស់ត្រឹមតែ30មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញហើយនៅតាមខេត្តនានាក៏តិចតួចទេឥឡូវកម្រិតនៃការប្រើប្រាស់របស់យើងឡើងប្រហែលហើយប្រហែល2200ជាងបាទ2200មេហ្គាវ៉ាត់ជាង2200មេហ្គាវ៉ាត់ទៅហើយ ដែលមុននេះយើងប្រើត្រឹមតែ30មេហ្គាវ៉ាត់ឥឡូវយើងប្រើជាង2000មេហ្គាវ៉ាត់ប៉ុន្តែតម្រូវការ នៃការព្យាករទៅមុខតម្រូវការអគិសនីកាន់តែច្រើនតែយើងត្រូវរកប្រភពដើម្បីបង្កើតឲ្យមានអគិសនីសម្រាប់ប្រជាជនប្រើប្រាស់មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នៅការផលិតអគិសនីប្រើដោយវារីអគិសនីប៉ុន្តែពួកគេក៏ទាមទារឲ្យយើងដោះស្រាយអគិសនីឲ្យពួកគេតើដោះស្រាយរឿងអីទៅប្រេងវាថ្លៃពេកជួងខ្មោថាបំពុលបរិស្ថានដល់ វារីគឺសនីថាបំផ្លាញព្រៃបង្កើតឲ្យមានប្រភពទឹកណែធ្វើឲ្យលិចលង់នៅផ្ទៃដីមួយចំនួនអញ្ចឹងតើយើងត្រូវវិលត្រឡប់ទៅដុតចន្លោះឬយ៉ាងម៉េចដុតជាគៀងប្រេងកើតឬយ៉ាងម៉េច យើងដុតទៀនយ៉ាងម៉េចណាហើយបើដុតទៀនអាទៀនហ្នឹងគឺថាជួនកើតឆេះផ្ទះឆេះរាល់ថ្ងៃឆេះច្រើនតែឆេះដោយសារអាទៀនហ្នឹងតាណាប៉ុន្តែនិយាយអញ្ចឹងកុំដល់ណាថាអីឌឺដងជាមួយគណៈបកណាផ្សេងតែឈ្មោះអត់ដែរប្រាប់អាហ្នឹងព្រោះទៀនមិនមែនមានតែឈ្មោះគណៈបកណាទេអើយនិយាយគ្រាច្បាស់ណាព្រោះផ្ទះមួយមួយស្អាមានទៀនដុត មានទៀនដុតអញ្ចឹងទេឥឡូវយើងពិនិត្យមើលលើការចាក់ស្ដែងលើការចាក់ស្ដែងហើយខ្ញុំក៏អត់មានបតូនណានិយាយថាបនស្រន់ទេវតាព្រោះគណៈបព្វជិជនសញ្ញាទេវតាហើយសញ្ញាទេវតាណាណាក៏ដែរគឺភាកច្រើនហើយតែចាប់ដើមថាមានរឿងអីកើតឡើងទេវតាអើយជួយផងហើយទេវតាគណៈបព្វជិជនទេវតាគណៈសញ្ញាទេវតា ខ្ញុំអត់ប្រកាន់ទេណាហើយណែឯងជេរទេវតាគឺបាក់ទេគណៈបព្វជិជនចេះដែរចេះដែរហើយសញ្ញាទេវតាជួនកាលសញ្ញាហ្នឹងបើសិនយកឧទាហរណ៍ការការកូនការចៅ ខ្វះរូបទេវតាខ្ចីសញ្ញាគណៈបតនៈសិនរៀបចំសញ្ញាផ្លាកសញ្ញា កាលពីជាង30ឆ្នាំមុនណាថោកខុនថោកខុននឹងរស់រេនប្រវត្តិនៃការរៀបចំសញ្ញាគណៈបកប្រជាជនថោកខុននឹងរស់រេនទៅជួបជុំបាទរស់រេនថោកខុននឹងរស់រេនទៅជួបជុំដល់ផ្ទះយករូបភាពប្រមាណនោះប៉ុន្តែថោកខុននឹងរស់រេនបានប្រាប់ថា គួរយកផ្លាកសញ្ញាទេវតាទៅអញ្ចឹងខ្ញុំក៏ឲ្យ design ភ្លាមហើយយកទៅប្រជុំយកទៅប្រជុំគណៈបកអនុម័តទាំងយប់គឺយកផ្លាកសញ្ញាទេវតាវាសំត្រោគណៈបកដទៃគេយកនេះយកនោះតែគណៈបកប្រជាជនយកយកទេវតាណៃទេវតាទេទេវតាបាទ ណាណែជន់ទេវតាបាទណាបាទបាទវិជុតចេះដែរមិនមែនថាល្ងងទេណាអត់ហើយគណៈបកនេះគណៈបកនោះហើយកុំគិតថាឌីលអីប៉ុន្តែខ្ញុំវិលត្រឡប់មកថា តែយើងត្រូវផលិតអគិសនីទេបើគ្មាន ប្រភពអគិសនីប្រើទេប្រជាពលរដ្ឋយើងនៅតែដុតអស់នៅតែដុតច្រឡោះ នៅតែដុតជောនៅតែដុតប្រេងកាតដុតប្រេងកាតឯងវត្តនាឆ្ងាយពីនឹងទេប៉ុន្តែបើយើងមានអគិសនីយើងមិនមែនក្រំតែបញ្ហាបំភ្លឺក្នុងផ្ទះទេប្រភពអគិសនីនេះគឺវានឹងផ្ដល់ឱកាសឲ្យយើង ជំរុញវិស័យឧស្សាហកម្មនិងវិស័យដទៃទៀតដែល ដ៏មានតម្រូវការប្រើប្រាស់អគ្គិសនីឧស្សាហកម្មរោងចក្រមួយមួយគឺប្រើប្រាស់នៅអគ្គិសនីប៉ុន្តែអ្វីដែលធ្ងន់ជាងនេះគឺសេវាកម្មតាក់ទងជាមួយនឹងសេវាទេសចរប្រើកាសអគ្គិសនីធំសន្តាគារមួយដែលមាន4 500បន្ទប់តើត្រូវការអគ្គិសនីប្រមាណ1 ព្រោះមិនមែនជាសម័យទេសចរបក់ផ្លិតទេគឺសម័យទេសចរ ប្រើម៉ាស៊ីនត្រជាក់ប្រើម៉ាស៊ីនត្រជាក់គ្រួសារនីមួយនីមួយសុទ្ធតែប្រើម៉ាស៊ីនត្រជាក់ឬក៏ប្រើហើយណាស់ក៏តង្ហាល់ដែរណាតង្ហាល់ដែរឥឡូវសាកល្បងមើលផ្ទះនេះមើលយ៉ាងណាក៏មានតង្ហាល់វាមិនមែនជា ដំណាក់កាលមុន នេះជាដំណាក់កាលសតវត្សទី21ហើយហើយនៅពេលដែលយើងមានអកិសនីនោះការងារធ្វើនឹងផលិតកម្មវាបានចេញមករោងចក្រត្រូវការអកិសនីដើម្បីផលិតចេញនៅផលិតផលមិនថារោងចក្រណារោងចក្រណាទេ ត្រូវប្រើអគ្គិសនីទាំងអស់អញ្ចឹងទេបានជាតម្រូវការរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំភ្នំពេញតែ30មេហ្គាវ៉ាត់ឥឡូវភ្នំពេញតែខ្លួនតែភ្នំពេញមួយសឹងតែដល់លើស1000ហើយបាទ1000ដល់ពីដើមភ្នំពេញត្រឹមតែ30មេហ្គាវ៉ាត់ឥឡូវភ្នំពេញត្រូវប្រើដល់ទៅ1 1000មេហ្គាវ៉ាត់កើតច្រើនណាស់វាជាតម្រូវការ បើមិនអញ្ចឹងទេអាគារខ្ពស់ខ្ពស់20ជាន់30ជាន់40ជាន់វាមានចដើណាឡើង អានេះចដើស្រើចដើយួនអាចដើយួនហ្នឹងវាទាញភ្លើងអស់បន្តិចទេអាគារខ្លះត្រូវការ គ្រាន់តែអគារមួយអាចត្រូវការ5មេហ្គាវ៉ាត់10មេហ្គាវ៉ាត់ក៏មានដែរ10មេហ្គាវ៉ាត់ចឹងបានជួយយើងត្រូវការរកប្រភពអគ្គិសនីខ្ញុំមិននិយាយសំដៅអ្វីក្រៅទៅពី ដំណោះស្រាយដែលយើងត្រូវរកបើមិនអញ្ចឹងមិនឲ្យចំណោលដោះស្រាយថាដោះស្រាយយ៉ាងម៉េចដើម្បី ហើយប្រជាពលរដ្ឋរបស់យើងទទួលបានផលតាមដំណាក់កាលមួយមួយប្រទេសរបស់យើងជាពិសេសបន្ទាប់ពីប្រទេសមានសុខសន្តិភាពលបឿននៃការអភិវឌ្ឍរបស់យើងគឺកើគឺលឿនសិប្បកម្មសាប៊ូសេដ្ឋីធី មានផលិតសាប៊ូបោកក្អៅសាប៊ូលាងចានសាប៊ូជូតអិដ្ឋ